សំណួរនេះតកតងពីធាតឪពុកម្ដាយជីដូនជីតា តាមប្រពៃណីឃើញថាពុទ្ធបរិស័ទច្រើនទៅយកធាត ទៅតម្កល់នៅ ក្នុងទីវត្តអារាមហើយមិនដឹងថាមកពីបងប្អូនញាតិញោមនឹងលោកខ្លាច ខ្មោចឬមួយក៏ មកពីអឺទំនៀមទម្លាប់ប្រពៃណីជឿទៅលើជំនឿអរូបីថាអាចបើដាក់ធាតឪពុកម្ដាយបងប្អូន ជាដូនជីតា នៅក្នុងផ្ទះអាចអឺចង្រៃឧបទ្រពឬក៏ប្រកបមុខរបរទូទានអីទៅមិនមិនចម្រើនទៅមុខតើទង្វើបែបនេះអឺទាស់ឆ្គងទៅនឹងពុទ្ធធម៌នាមយ៉ាងណាដែរគុណម្ចាស់ សាធុអឺថ្មដឹងថា សំណួរហ្នឹងបងម្ចាស់សំណួរដឹងហើយណានិយាយទៅវាអាចមានប្រយោជន៍និងអាចខូចប្រយោជន៍ដំណើរចាស់ចាស់ដែលគាត់ បង្កើតកម្មវិធីឲ្យមាន ការតម្កល់សពហ្នឹងក៏ដោយបំណងល្អដែរគឺគាត់គិតទៅដល់កូនកូនដែលនៅរស់ហ្នឹងពីព្រោះមនុស្សរឿងតែងតែមានអនុស្សាវរីយ៍ការនឹករលឹកអញ្ចឹងទៅកាលណាបើពុកម្ដាយនឹងស្លាប់ទៅយកទៅបាត់ឈឹងត្មងអញ្ចឹងទៅដូចថាទីមួយវាឆាប់ភ្លេចហើយ ក៏គ្មានពេលវេលានឹករលឹកថាត្រូវទៅវត្តទៅធ្វើកុសលឬក៏ទៅស្ដាប់ធម៌អីទេចឹងហើយបានទម្លាប់នឹងហើយបានជាឃើញតែចូលឆ្នាំក្តីភ្ជុំក្តីខ្មោចម៉ែខ្មោចឪនៅណាជាទៅនោះប៉ុន្តែពេលទៅនឹងវាមិនដូច បំណងរបស់ពពកបរោះយើងបង្កើតទេពពកបរោះយើងបង្កើតគឺថាមនុស្សរវល់ច្រើន អញ្ចឹងត្រូវមានវប្បធម៌ប្រពៃណីចងក្រៀកមានពេលខ្លះឲ្យមានពេលទៅជួបជុំដើម្បីស្ដាប់ធម្មទេសនាបំណងអញ្ចឹងណាប៉ិនយើងរាល់ថ្ងៃវាមិនមែនទៅ ដើម្បីរកប្រយោជន៍ខ្លួនឯងណា ទៅដល់ខ្លាចមិនទៅវាមិនសមខ្មោចមកខ្មោចម៉ែខ្មោចឪជេអីចឹងទៅខែភ្ជុំអីចឹងទៅខ្មោចម៉ែខ្មោចឪរក7វត្តមិនឃើញដាក់តនីយអីចឹងទៅហើយដល់ពេលវាជាប់នឹងអា អានឹងពេកជាប់ជាមួយនឹងឆ្អឹងនឹងពេកទៅដល់អ្នកខ្លះស្លាប់ម្ដាយឪពុកសម័យពលពូហូរឆ្អឹងអត់ឃើញខ្វល់មកវាទៅជាខ្វល់ដឹងទៅឯណាមិនដឹងធ្វើបុណ្យឯណាតាមន័យដែលពុទ្ធបង្រៀនសាកសពស្មើនឹងរបស់ដែលគេបោះចោលដូចញាតិញោមស្ដាប់លោកស្វាតជាយបាំងស្គររាល់ថ្ងៃនោះអជារੰងវេតយ៉ាងកាយោបថវងអតិសេសតិនឹងថា កាយនេះមិននៅយូរឡើយតែកាលណាវាអស់វិញ្ញាណហើយជារបស់ដែលត្រូវបោះចោលចឹងរបស់បោះចោលវាអត់មានតម្លៃអីទៀតទេស្មើនឹងឡានខូចគ្មានពលឹងគ្មានវិញ្ញាណស្អីនៅជាប់ជាមួយឆ្អឹងជាមួយសាកសពនឹងទៀតទេអត់ទេស្មើនឹងសំណក់ពោះ ដែលឃើញសំណក់ពោះហ្នឹងហើយអញ្ចឹងតើយើងទៅធ្វើប្រយោជន៍អីជាមួយសំណក់ពោះហ្នឹងវាអត់មានយកមកធ្វើស្បែកទ្រកោតក៏មិនកើតវាផុយផុយណា ណារបស់គេបោះចោលពោះវាលែងអាល័យអ្នកស្លាប់ក៏លែងអាល័យរូបកាយនឹងដូចគ្នា យើងជាឧបដឹកឡើងទៅយកធាតមកដាក់ឲ្យស្អាតទៅអានឹងរឿងរបស់យើងទេដើម្បីរំលឹកគុណគាត់អីចឹងទៅបើគាត់ថាឲ្យអ្នកស្លាប់នឹងនៅអាល័យស្អីជាមួយនឹងរបស់នឹងទៀតអត់មានទេស្មើនឹងរបស់បោះចោលហើយបើយើង បង្កើតទិដ្ឋិមួយថាអឺបើមិនបានយក ធាតនឹងគឺទៅដាក់វត្តទេម៉ែឪយើងចេះចុះអានឹងជាមិច្ឆាទិដ្ឋមិច្ឆាទិដ្ឋិមានន័យថាឃើញខុសចឹងបានមានកំណាប់ចាស់យើងតែងមកអាត្មានៅចាំដែរថាអឺធ្វើទៀនឲ្យតាមកម្លាំងទ្របលើសហួសមិនគប់ដែលខ្លួនមានកុំឲ្យស្ដាយក្រោយនាំខូចទៀនចំណាយធនធានអឺមែនទេមួយទៀតអឺចង់និយាយថាដល់កន្លែង កន្លែងចុងក្រោយមើលថ្មមិនចាំហោហែពីមុនមកថា ខ្លួនម្ដាយឪពុកនៅស៊ីបានកូនចៅប៉ុន្មានមិននឹកណោយកបាយឬមុំនំមហូបសម្លមិនមានត្រេកអរបូជាឡើយប៉ុន្តែដល់ពេលស្លាប់យកធាតដាក់វត្តឲ្យស្ដាប់ធေါ်ខ្មោចឯណាចេះស្ដាប់ឥឡូវយើងរស់ហ្នឹងយើងបែកតែกระดาษតិចស្ដាប់បានផងមែនទេ នៅរស់ចងោប៉ុន្តែអន្តជាតិបន្តិចតាំងទៅរអាស្អីដាក់ជំនួយហើយចូលទម្រាំទៅស្លាប់ហើយស្លាប់មិនល្មមទេដុតទៀតហើយបើមិនដុតទេក៏ដាក់ក្នុងម៉ងទៅចេញមកមិនរួចគឺនិយាយឆោតទៀតឡើយហ្នឹងនិយាយវាឆោតនឹងឆោតជាងសាតមែនហ្នឹងណាហ្នឹងហើយអញ្ចឹងបងសួរថាតើជាទម្លាប់ វាពីទម្លាប់ផង ជំនឿផងដំបូងបង្កើតឲ្យទៅជាទម្លាប់ដល់កូនចៅក្រោយធ្លាប់ទៅជាជំនឿជឿផ្ដេសផ្ដាសអាធัวមែនទែនឡើងស្ដាប់បើមិនបានធ្វើអញ្ចឹងដេកមិនសុខទៅវិញតាមពិតគួរតែពេលម៉ែអូននៅរួមបើមិនបានបំរើគាត់ដេកមិនសុខអានេះបានល្អមែនទេហ្នឹងហើយងាប់អីអូខេឥឡូវញាតញោមឥឡូវសួរញាតញោមវិញញាតញោមមានកូនណាមានទេ សួរឆ្លើយត្រង់ណាបើគេថាខ្ជិលម៉ែនៅរស់គាត់រស់ខ្លួនគាត់ចាំងាប់ធ្វើបុណ្យធំហ្មងហើយមួយទៀតកូនថាងចាំម៉ែឲ្យតែរស់នៅសុបាយរស់នៅមានសុខភាពល្អម៉ែតនេជូនម៉ែតណេះតណោះទៅពេលស្លាប់ហើយខ្ញុំមិនសូវបានគិតទេយកមួយណាអញ្ចឹងហ៎នងហើយចុះឯងធាតពិតនឹង ធាតពិតបើយើងអង្គុយនិយាយហេតុផលអំពីប្រយោជន៍គង់តែយើងគិតឃើញឯងណាស់តែយើងខ្វះពេលអង្គុយនិយាយគ្នាហើយយើងធ្វើតែតាមទម្លាប់ណាដល់ធ្វើតែតាមទម្លាប់ទៅហើយដល់តែចំណេញមិនចំណេញខ្មោចម៉ែណាចំណេញដល់លោកព្រះអាចារ្យនិយាយត្រង់ត្រង់ក្នុងនឹងមានអាត្មាផងដែរ នឹងហាមស្ដាប់ធ្វើទៅទៅទៅបានមានខាតអីទេមែនអត់នៅស្រុកនេះអត់ណា50ដែរប៉ុន្តែម៉ែនោះគ្មានបានអីទេនិយាយអស់ហើយគ្មានលាក់ទុករស់ស៊ីអីទេនិយាយអស់ហ្មងអឺ ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គបរៀនហ្នឹងបរៀនតែរឿងជីវិតរស់នៅនេះឯងហើយដល់អ្នកបដិបត្តិធម៌មែនទេគ្រាន់តែថ្ងៃស្អែកស្អីកើតឡើងក៏ព្រះអង្គមិនអោយគិតពេកដែរគិតអ្វីដែលកំពុង ប្រាគាត់នេះឯងហ្នឹងហ្នឹងហើយមានអីទៀតទេឆ្លើយដូចមិនឆ្លើយណាបើធាតពិត ទុកនៅណាក៏វាអត់ចេះចង្រៃទេចង្រៃចិត្តរបស់មនុស្សមនុស្សចេះតែគិតរបស់ហ្នឹងឧទាហរណ៍ថាឧទាហរណ៍ថាកន្លែងផ្ទះមួយបើយើងទៅនៅអត់ដឹង ថាគេធ្លាប់កប់ខ្មោចក្រមហ្នឹងអត់មានចង្រៃអីទេព្រោះយើងអត់ដឹងមែនទេអត់ដឹងនឹងដល់ពេលដឹងទៅហ្នឹងខ្មោចចងកពីមុនចាប់ដើមស្ដាប់ចាំចាប់ដើមចង្រៃអញ្ចឹងចង្រៃវាមិនមែនរឿងខ្មោចរឿងអ្នកស្លាប់ហ្នឹងទេ ចង្រៃគឺចិត្តយើងវាចេះតែភ័យវាចេះតែក្រែងអាកដោបុកប្រាវគិត something ណាអាត្មាវាក្មេងចឹងដើរទៅស្រែឲ្យតាគិតរឿងហ្នឹងអាអាជើងយើង ដើរទៅវាលប្រឹបប្រឹបប្រឹបដូចស្អីមកពីក្រោយវាមិនមែនចង្រៃចង្រាំងស្រូវហ្នឹងទេចង្រៃចិត្តយើងនេះហ្នឹងហើយយកទៅដាក់វត្តចឹងដែរមិនមែនលោកមិនខ្លាចណាលោកនៅវត្តខ្លាចដែរនោះអាត្មាធ្លាប់ ធ្លាប់បង្អើលលោកនៅវត្តត្រូវជាចដូនមួយហើយអ្នកស្លាប់នឹងត្រូវបងប្អូនចដូនមួយគាត់មកខាងទៀតនៅក្មេងដែរស្លាប់ទៅហើយក្នុងអកុតធំនឹងនៅ ក្បែរបលាំងព្រះមានប្រឡងច្រើនណាស់ហើយដល់ពេលប្រឡងថ្មី ដាក់អញ្ចឹងក្រេអាក្រេសម្រាប់សឹងលេងនឹងហើយអាត្មាសួរយេចិលបងឯងអត់ខ្លាចទេសពថ្មីថ្មីឲ្យដាក់ប្រឡងអញ្ចឹងខ្លាចអីបងប្អូនឯងគេថាអញ្ចឹងខ្លាចអីបងប្អូនឯង អាត្មាចង់សោតពិសោតមើលមើលបងប្អូនឯងវាល្មិចគឺកំពុងទន្ទិញមេរៀនវេយ្យាករណ៍ហ្នឹងហើយកត់ឈើវាខ្ពស់ chứ មានប្រហោងអានៀបអាត្មាឈួរក្បែររសមួយយកឈើបុកកាប្រឡុងថ្ងៃត្រង់ហ្នឹងមកបុកគ្រឹងដល់គ្រឹងអញ្ចឹងគេស្ងាត់មើលមើលសទុះមកសទុះស្ងាត់អញ្ចឹងគេទិញទៀតអាកករងពងលងបំបាយយ៉ាងពរេសពតនោះដូចណែងគេចេញទិញណា ទិញទិញទិញទិញទិញទិញមើលស្ងាត់ទៀតមកបុកគ្រឹងគ្រឹងមួយសាទៀតគេឈប់ទិញគឺអង្គុយមើលអញ្ចឹងអត់ឃើញអ្នកបុកឃើញណាកាជើហ្នឹងដល់ពេលគង់កំពុងតែមើលអញ្ចឹងមកបុកមកគ្រុលទៀតប្រាវចណ្ដើប្រហែល10កម្មជាងលើទៅព្រីតព្រីតដល់ដៃបាត់ឲ្យរត់រត់ទៅទឹះខាងជើងទៅស្រែកបងម៉ែអើយមិនបានទេម៉ែអើយមិនបានទេ អាត្មាអត់ប្រាប់នៅតែដើរអួតតែខ្មោចលងទៅរហូតនោះខ្មោចមែនទេនោះនេះអញ្ចឹងយើងខ្លាចនៅផ្ទះពេលយកទៅដាក់វត្តលោកខ្លាចនៅវត្តដែរនោះទន្ទឹមពុទ្ធធាតនឹងធាតមកដុំហ្នឹងដុំថ្មដុំដីយ៉ាងម៉េចវាអញ្ចឹងអត់ខុសគ្នាឥឡូវបើមិនជឿឲ្យវិទ្យាសាស្ត្រគេយកទៅកិនឲ្យពិសោធន៍មើលដូចតែគ្នា ដីក្រៅថ្មក្រៅមានលក្ខណៈមិនវាអញ្ចឹងឆ្អឹងគោមិនឆ្អឹងមនុស្សអញ្ចឹងគ្មានលើសគ្នាអីទេប៉ុន្តែយើងស៊ីខ្មោចរាល់ថ្ងៃអត់សាច់ចិត្តយើងតាឧទាហរណ៍អ្នកខ្លះថតសម្លេងម៉ែទុកស្ងាត់ងក់អត់ហ៊ានអត់ហ៊ានស្ដាប់អីណាម៉ែផ្ដាំអីចេះកូនស្រឡាញ់គ្នាអីចេះនៅម្នាក់ឯងស្ដាប់ខ្លាចហ្មងមែនទេមែនទេលោកគាត់និយាយចិត្តស្លាប់សម្លេងហហតិចតិចណាប៉ុន្តែរហងៃអ្នកខ្លះស្ដាប់តែខ្មោច ចុះសិនលីសមុទ្រមិនខ្មោចរស់ស្រីទេមិនខ្មោចសំឡេងខ្មោចដល់គ្នាហ្នឹងអាភ្លេងដំ ទលុងទូងមកសើខ្មោចអ្នកដំទាំងអស់អ្នកភ្លេងស្លាប់អស់ហើយនោះប៉ុន្តែនៅលើចិត្តយើងតាចិត្តយើងតែយើងគិតថាជាស្អីដល់ឲ្យអត់ទេរស់សិនស៊ីសមុទ្រនៅម្នាក់ឯងក៏អត់ខ្លាចដែរតាមពុតអត់ដឹងថានឹងខ្មោចទេហ្នឹងហើយដល់សំឡេងអ្នកណាធ្លាប់និយាយគ្នាមួយគ្នានៅអូអត់កើតទេ ចង្រៃគឺមកពីចិត្តទាំងអស់របស់ទាំងអស់នោះអត់មានចង្រៃទេអញ្ចឹងហ្នឹងចង្រៃគឺមនុស្សយើងនឹងឯងតិចទៅចង្រៃបាទហ្នឹងហើយអត់មានចង្រៃអីហ្នឹងអាហ្នឹងគាត់ថាបាទអត់អត់មានចង្រៃអីទេបើសិនជាយើងកុំថាឡើយជាធាតរបស់ ឪពុកម្ដាយយើងសំបីជាសរីរកធាតុរបស់ពុទ្ធក៏ដោយបើយើងគិតពីធាតុនៃធាតុហ្នឹងស្មើនឹងដីទឹកភ្លើងខ្យល់ស្មើនឹងដុំថ្មទោះបីប្រធានរបស់ពុទ្ធមែនទេហ្នឹងនៅពេលនេះ នៅ ក្នុងធាតុនឹងឯងអត់មានអីពិសេសទេដោយតែឆ្អឹងគោដោយតែស្អីចឹងតែអ្វីដែលពិសេសយើង ទុកនៅផ្ទះដោយបំណងអីយើងថាអូនេះជាធាតុរបស់ម្ដាយយើងឪពុកយើងទុកជាទីរលឹក អានេះចិត្តរបស់យើងយើងរំលឹកខ្មែរដូចអាត្មាឧទាហរណ៍កន្សែងដៃមួយចោះកន្សែងដៃបើយើងទៅទិញខ្លួនឯងពីផ្សារមកទិញប៉ុន្មានក៏បាន ចង់បាញ់ទឹកអប់ឲ្យក៏អូបទុកហិតមិនក៏បានតែវាអត់ន័យតែបើម្នាក់នោះឲ្យមានន័យអត់មានន័យផ្សេងហ្នឹងហើយមានន័យផ្សេង តន័យហ្នឹងវាបានមកពីណាថាយើងអ្នកឲ្យន័យមិនមែនណាអ្នកឲ្យន័យទេយើងអ្នកឲ្យន័យវាពពុទ្ធក៏ដោយពពុទ្ធរូបក៏ដោយស៊ីម៉ងនៅតែជាស៊ីម៉ងថ្មនៅតែជាថ្មតែយើងអ្នកឲ្យន័យតាមែនទេហ្នឹងហើយចឹងឯងចឹងធាតហ្នឹងទុកនៅណាក៏បានបើទុកនៅផ្ទះបានមកថាល្អទី1យើងជំរះចោលអាភិបខ្លាចអាភិបអីរបស់យើង នឹងយើងយកតគុណយកមកដាក់ក្នុងចិត្តមកល្អមែនតើហើយដល់ថាយកដាក់វត្តអ្នកខ្លះមិនមែនដោយសារឲ្យម៉ែនឹងទៅនេតនាទីមួយខ្លាចទីពីរគិតថាម៉ែអើយទៅវត្តទៅបានស្ដាប់ធម៌ណាម៉ែស្ដាប់ស្អីអស់ទៅជាទៅហើយហ្នឹងចេះឆ្ងល់ហ្នឹងហើយមានអីទៀតទេទុកឲ្យបន្តិចទៀតអយូរទៅមកមកចេះមក មកកាន់នេះបានលឺមុននឹងទេវតាព្រោះខ្ញុំឡើងគុំអរគុណព្រះអង្គខ្ញុំកណាចេះស្ដាប់ពធដោយសារតាបានស្ដាប់ពធផងលោកគ្រូម្ចាស់ដល់អញ្ចឹងខ្ញុំកណាសូមថ្លែងគុំអរគុណព្រះអង្គជាមុន ហើយអ្វីដែលខ្ញុំកណាឆ្ងល់ខ្ញុំកណាចង់សួរចង់ដឹងថាអឺព្រះអង្គមុនពេលដែលព្រះអង្គត្រាស់ដឹងព្រះអង្គធ្លាប់កើតជាសត្វជាច្រើនក្នុងនោះអឺមានសត្វខ្លះអាចចេះនិយាយជាភាសាមនុស្សទៀតវាជារឿងមួយដែលមនុស្សគ្រប់គ្នាយើងមិនអាចជឿឬមិនអាចសំបីតែគិតថា ព្រះអង្គជាកំណើតជាសត្វហើយនៅតែអាចអឺបំពេញបុណ្យបារមីបានតើកន្លែងហ្នឹងសូមអឺគុណម្ចាស់ជួយបកស្រាយជួយបញ្យល់ឲ្យខ្ញុំកណាបានយល់ពីរឿងនឹងផងគុណម្ចាស់ណាបើអាត្មាឲ្យជា ចម្លើយ បើសិនជាយើងជឿមិនបាន កុំជឿ បើយើងគិតមិនយល់កុំជឿអញ្ចឹងអាត្មាក៏មិនដឹងដែរនិយាយមែនហ្នឹងអានមកឃើញទៅសភៅថាតែអញ្ចឹងដែរណាប៉ុន្តែបើសិនជាយើងជឿមិនបានកុំជឿព្រោះកាលណាជឿជឿទៅវាអត់ច្រឡះក្នុងចិត្តរបស់យើងសំបីតារឿងនិទានទាំងឡាយមិនចាំបាច់តលិស័តទេចំពោះអាត្មាផ្ទាល់ចំពោះរឿងនិទានទោះបីជាមានក្នុងកម្ពីសម្ដែងបុគ្គលនេះចេញចេញចេញចេញចេញចេញ ចឹងបានថ្ងៃមុនព្រះអង្គគ្រូមួយអង្គលោកសួរអាត្មាថាដូចរឿងអីនិទានអីមកចឹងអាត្មាជឿដែរអាត្មាថាអាត្មាជឿប្រហែលជា80%នៃរឿងទាំងឡាយនោះហេតុអីពីព្រោះការសរសេររៀបរាប់ពីប្រវត្តិនរណាម្នាក់សំបីតែយើងនៅអញ្ចឹងហើយនៅពេលម្នាក់ហ្នឹងអត់បាននិយាយអីឲ្យយើងឲ្យច្បាស់ហើយស្រាប់តែម្នាក់ទៀតសរសេរប្រវត្តិពីម្នាក់ទៀត គង់តែមានលើសមានខ្វះតិចតួចអញ្ចឹងណាតែអ្វីដែលច្បាស់មែនទែនគឺសច្ចធម៌ដែលយើងអាចពិសោធន៍បានអញ្ចឹងបាននៅក្នុងកាលាមសូត្រព្រះអង្គសម្ដែងថាកុំជឿលើដំរាឃើញទេកុំជឿគ្រាន់តែថាអូនេះចាស់ទុំរបស់អ្នកនិយាយចឹងមកកុំជឿលើពាក្យបរំបរាកុំជឿគ្រាន់តែត្រេះរិះច្បោលច្បោល មានកុំជឿតែហ្មងប៉ុន្តែក្រោយ ពេលឆ្លង កាត់ការពិចារណា ដោយល្អិតល្អន់ហើយហើយអ្នកពិសោធន៍ឃើញថានេះវាអាចកើតជាប្រយោជន៍ដល់ខ្លួនយើងនិងអ្នកដល់ទេអ្នកកាន់យកចុះតែបើទោះបី មានក្នុងកពីអីក៏ដោយ ក្រាំងមកពីណាក៏ដោយប៉ិនយកមកពិសោធន៍អត់កើតធ្វើម៉េចក៏វាមិនច្បាស់គាត់ចោល អញ្ចឹងដូចរឿងហ្នឹងសត្វចេះនិយាយអាត្មាក៏មិនដឹងថាម៉េចដែរព្រោះឃើញសភៅថាតែអញ្ចឹងប៉ុន្តែឲ្យអាត្មាថាច្បាស់ដែរអាត្មាថាមិនដឹងដែរព្រោះអត់ឃើញសត្វណានិយាយផងឥឡូវប៉ុន្តែអ្វីដែលដែលពិសោធន៍បានឧទាហរណ៍ថានិយាយពីទុកនិយាយពីហេតុនាំឲ្យកើតទុកនិយាយពីការលះបង់សេចក្តីប្រកាន់និយាយពីការចម្រើនកុសលមែនទែនអានឹងមិនបាច់សំបីតែយើងគ្រាន់តែមានកម្ពីដេកាគ្រាន់តែជាជា ផែនទីទេប៉ុន្តែភាពពិតយើងពិសោធន៍ក្នុងចិត្តយើងបាន អានឹងឯងតែយើងអាចពិភាក្សាគ្នាបានអញ្ចឹងបានសំបីពុទ្ធប្រវត្តិឥណ្ឌាលេងហើយនឹងមកពីលង្កាខុសគ្នាអឺតាមអត្តកថានិយាយថាទេវតតជាបងនាង ពំពាអញ្ចឹងណាជាបងនាងពំពាហើយទៅជាចំនួនមួយជាមួយព្រះអង្គដល់ពុទ្ធប្រវត្តិឥណ្ឌាលេងទេវតតជាប្អូនរបស់ព្រះអង្គផ្ទាល់ហើយដល់ប្រកែកគ្នាឥណ្ឌាតែចេះម៉េះព្រះនៅស្រុកគេដែរអញ្ចឹង នៅរាល់ប្រវត្តិទាំងឡាយហ្នឹងយើងមិនដឹងថាឲ្យពីណាខុសពីណាត្រូវទេប្រវត្តិដោយប្រវត្តិវិទ្យាអញ្ចឹងសភៅនេះថាចេះសភៅនោះថាចេះតែ អ្វីដែលយើង អាចពិសោធន៍បាន គឺសច្ចធម៌អានឹងដែលល្អតែបើប្រវត្តិសាស្ត្រនេះចេះទេណាអានឹងថ្មអត់ដឹងដែរអញ្ចឹងបើជឿមិនបានកុំជឿចប់ប៉ណ្ណឹងណាហ្នឹងហើយអញ្ចឹងបញ្ចប់ចាស់បាទមានទេមានមួយទៀតអូខេ បើមិនដាក់អាហ្នឹងនៅក្នុង page គេអត់ដឹងយើងសួរថាម៉េចកាត់មីក្រូភ័យអត់អីតិចទៅលេងភ័យតិចណាពីចម្ងាយសូមតាត់ថ្វាយគុំអង្គគ្រូបានជួបតានៅក្នុង YouTube ស្ដាប់គាត់តែមានសំណួរមួយហ្នឹងដូចជានៅកន្លែង ធ្វើការកណាអឺ ក្នុងចិត្តថាអត់ហ៊ានសម្លាប់សត្វប៉ុន្តែ នៅកន្លែងហ្នឹងគេតម្រូវឲ្យអឺអីបុគ្គលិកដែលនៅធ្វើការហ្នឹងធ្វើការដូចជាសម្លាប់សត្វល្អិតដើម្បីកុំឲ្យវាមានមេរោគនៅ ក្នុងហូបអីអញ្ចឹងបងដូចជាឆ្នាំមូសឆ្នាំអីអញ្ចឹង បើកណាបាញ់ឆ្នាំហ្នឹងទៅ វាមានបញ្ហាដូចថាបាបបុណ្យគុណទោសយ៉ាងម៉េចសំណួរទី1ទី2ស្ដាប់លោកម្ចាស់បកស្រាយរឿងបន្លាចខ្មោចកណាកណាសូមសួរលោកម្ចាស់ថាអឺក្នុងការដែលបន្លាចអ្នកដតី អញ្ចឹងអូយតើយើងមានបាបដែរអត់ខ្ញុំកណាឆ្ងល់ប៉ុណ្ណឹងបងទៅអរគុណសំណួរទី2ប៉ះអាត្មាទៅមកអឺរឿងសัตว์ល្អិតអីអីហ្នឹងវាពិបាកគិចប៉ុន្តែ សំខាន់នៅលើយើង តាំងចិត្តឧទាហរណ៍អឺនៅក្នុងកន្ទប់វាមានមូសមានអីចឹងបើយើង តាំងចិត្តថាយើង បើយើងបើកពួចបើកអីព្រោះហ្នឹងបាញ់ឲ្យវាហើចេញទៅប៉ះហើចេញទៅមិនឬក៏បិទហ្មងទុកនឹងឆឹងហ្មងដឹងធ្វើម៉េចអញ្ចឹង ប៉ុន្តែនៅលើផ្លូវចិត្តរបស់យើងតើវាមានអាឃាតព្យាបាទហ្នឹងខ្លាំងអត់ចឹងណាហ្នឹងហើយហ្នឹងហើយដូចអាត្មាថាអញ្ចឹងធ្លាប់និយាយអញ្ចឹងថា នៅពេលហ្នឹងយើងនៅក្នុងភក់ស្រាប់យើងចង់ដើរទៅមុខទៀតដោយមិនឲ្យប្រឡាក់ភក់នោះគឺមិនអាចទេជីវិត យើងហ្នឹងវាត្រូវតែប៉ះនេះប៉ះនោះខ្លះជាធម្មតាដូចយើងបើកឡានមកវត្តអញ្ចឹងហ្នឹង យើងមិនដឹង ថាតើយើងកិនអស់សัตว์មែនទេមកដល់វត្តណាសัตว์ទូទូទូទូទូតាមផ្លូវដូចថាជីវិតនេះឲ្យវា perfect មក no cannot អញ្ចឹងណាវាសំខាន់ថាតើការដែលធ្វើរបស់យើងនឹងដើម្បីអីតើចិត្តយើងវាវាពេញចិត្តនឹងការធ្វើឲ្យសัตว์ដតីនឹងមានទុកឬអត់អញ្ចឹងឯងហើយបើថាងធ្វើម៉េចឲ្យ perfect មកអាត្មាមាន perfect អីអាត្មា ខ្មាស់ខ្លួនឯងហ្នឹងមើលកលាចគេអីអញ្ចឹងមើលហ្នឹងហើយសួរថាវាបាបអត់តែឲ្យគេភ័យអាហ្នឹងវាបាបហើយមានន័យថាចិត្តយើងនេះវាអត់មានមេត្តាវាអត់មានអនុគ្រោះគេហើយឃើញគេភ័យឃើញគេស្លន់ស្លោឯងទៅជាសើចគេនេះអានេះសបាយលើគំនោទុករបស់អ្នកដតីចិត្តអាក្រក់ណាស់នឹងអាក្រក់ជាងបាញ់ហ្នឹងទៀត ព្រោះអានោះវាការងារគេឲ្យធ្វើអានេះគ្មានណាឲ្យធ្វើឯងទៅចង់សុបាយទៅហ្មងហ្នឹងហើយណាមានអីសួរទៅមានអីអាឆ្លើយតែថងថងដែរនោះហ្នឹងហើយអស់នៅអស់ហើយបាទម៉ោងដូចច្រើនតិចមួយទៀតបានទេចឹងហ្នឹង ខ្ញុំកណាធ្លាប់បាន ស្ដាប់ឮពីថា ការធ្វើល្អដូចជាអន្សំពូជល្អសម្រាប់ ខ្លួន ទៅថ្ងៃជាតិនេះឬក៏ទៅជាតិមុខមុខអឺខ្ញុំកណាចង់ដឹងថាអតិហោដូចជាព្រះអឺព្រះអង្គលីមៀលលោកធ្លាប់សំបារមីរហូតដល់ ជាតិចុងក្រោយព្រះអង្គអាចខ្ល้ายជាព្រះអរហន្តចុះហេតុអីបានលោកនៅតែមានចិត្តពិឃាតធ្វើបណ្ណបត្តិដល់មនុស្សជាច្រើនអញ្ចឹងព្រះអង្គខ្ញុំកណាសូមសួរប៉ុណ្្នឹងហ្នឹងហើយរឿង វិនិច្ឆ័យគេហ្នឹងវាមិនសូវច្បាស់ទេយើងបើគិតថាដរាបណាមិនតាន់ឃើញច្បាស់នៅសច្ចធម៌ការអង្វែងវានៅតែមាន ធម្មតាអញ្ចឹងអញ្ចឹងបានបុគ្គលចែកជាពីរហៅថានិយតបុគ្គលនិងអនិយតបុគ្គលនិយតបុគ្គលដូចជា បានសម្រេចគុណធម៌ឃើញច្បាស់នៅសច្ចភាពនៃជីវិតនេះហើយ បានភាពជាសោតាឡើងទៅហៅថានិយតបុគ្គលទៀងលែងប្រព្រឹត្តអាក្រក់ប៉ុន្តែឲ្យទៅវត្ថុជនសំបីតែដល់ភាពជាពោធិសត្វហ្នឹងក៏នៅតែមិនទៀងអញ្ចឹងឧទាហរណ៍ដូចពពុទ្ធអញ្ចឹងកាលព្រះអង្គនៅពោធិសត្វនៅមុនទេមយៈនៅតែធ្វើបាបនៅតែផ្្លាត់អញ្ចឹងពីព្រោះ សន្តានចិត្តរបស់យើងនៅនៅស្រូបទាញអាការសែបគប់ពីខាងក្រៅតាមបរិយាកាសសង្គមនឹងនៅតែស្រូបទាញព្រះអង្គឧបមាថាអ្នកដែលមិនតាន់ឃើញច្បាស់នៅសច្ចធម៌នឹងប្រៀបដូចជាដៃយើងមានតំបៅអញ្ចឹងដៃមានតំបៅនឹងកាលណាប៉ះថ្នាំពឹសមកវាជ្រាបហើយអ្នកដែលឃើញសច្ចធម៌ហើយបានភាពជាអរិយបុគ្គលនឹងដូចជាដៃដែលជាតំបៅទោះបីរស់នៅលោកទៅក្នុងថ្នាំពឹសក៏វាអត់ជ្រាបដែរ យ៉ាងណាមេសន្តាននៃចិត្តយើងទាំងអស់គ្នានេះវានៅឆ្លង អង្គុលិមិលនឹងជាតិល្អទេពីក្មេងមកជាក្មេងល្អណាស់មានឈ្មោះថា អហិង្សកកុមារមានន័យថាជាកុមារដែលមិនមាន ការបៀតបៀនអញ្ចឹងណាប៉ុន្តែដោយសារអីដោយសារទៅរៀនពូកែដល់ទៅរៀនពូកែបានក្តីស្រឡាញ់ពីគ្រូប្រពន្ធគ្រូនឹងប្រពន្ធគ្រូនឹងស្រឡាញ់ទុកដូចកូនសិស្សដតីទៀតចំណែន ទៅចាក់ចុចគ្រូថាអហិង្សកៈនិងប្រពន្ធនឹងពន្ធគ្រូនឹងអាចមានតំណែងតំណងមិនស្រួលឃើញទេហើយណាមួយអហិង្សកៈរៀននឹងរៀនកម្លាំងអហិង្សកៈនឹងខ្លាំងជាងគ្រូទៀតជាងគ្រូនឹងមើលតតុកទល់ឡើងបានណាទី1ប្រពន្ធខ្លួនឯងយកចិត្តទុកដាក់ជាមួយនឹងអហិង្សកៈនឹងហើយសិស្សដែលរៀនចាញ់អហិង្សកៈចាក់ចុចគ្រូទៀតអញ្ចឹងនៅពេលហ្នឹងគ្រូចាប់ដើម ប្រើល្បិចថាឲ្យទៅរួមរៀមដៃមនុស្សឲ្យបានប្រមាណចឹងមកគ្រូនឹងបង្រៀនស្អីដែលវាអាមេជីកចុងក្រោយណាអា Marshall ចុងក្រោយហ្នឹងដែលកពូលជាងគេហ្នឹងដោយគំនិតគ្រូហ្នឹងថាយើងសម្រាប់អហិង្សកៈអត់បានទេអហិង្សកៈខ្លាំងណា អញ្ចឹងគេប្រើវិធីខ្ចីដៃសម្រាប់មនុស្សអញ្ចឹងកាលណាអហិង្សកៈទៅសម្រាប់គេសម្រាប់ឯងប្រកាសជាពរាជាមកចាប់យកទៅសម្រាប់ឃើញទេជាល្បិចហ្នឹងហើយដល់អញ្ចឹងមនុស្សវានៅមហិច្ឆតាដែរអហិង្សកៈគណធាតជាមនុស្សល្អមែនប៉ុន្តែដើម្បីសម្រេចគោលដៅរបស់ខ្លួនឯងគ្រូប្រាប់អញ្ចឹងឲ្យភាព ជាមនុស្សគោរពគ្រូផងហើយគ្រូដំបូងមិនមែនទៅភ្លាមភ្លាមទេប៉ុន្តែគ្រូចេះតែប្រាប់ចេះតែបយលយូរយូរយូរយូរទៅ គាត់គិតហ្នឹងគ្រូធ្វើដល់គ្រូហើយបែបអាហ្នឹងមិនមិនអីទេតាមមើលគាត់ទៅធ្វើទៅឃើញទេអញ្ចឹងការញុះញង់ការបញ្យលរបស់មនុស្សនៅតែមានឥទ្ធិពលដល់មនុស្សអញ្ចឹងបានថ្មខ្លាចមែនទែននៅក្នុងសង្គមរបស់យើង អ្នកដែលមានកំហឹងអ្នកដែលបញ្យលមនុស្សឲ្យមានហ្វេនច្រើនហើយធ្វើឲ្យមនុស្សមានកំហឹងគ្រោះថ្នាក់សម្រាប់សង្គមឧទាហរណ៍ដូចសម័យពលពតអញ្ចឹងសម័យពលពតញាតិញោមដឹងណាអ្នកខ្លះដែលកើតតាន់ថា ក្មេងៗមកក្មេងៗខ្លាចជាកងឆ្លប់ទៅជាមនុស្សសាហាវទៅជាមនុស្សសម្លាប់មនុស្សការអប់រំយល់ទេការអប់រំអាងសកៈនឹងគឺការអប់រំពីគ្រូនឹងហ្មងដោយក្តីស្រឡាញ់គោរពពីគ្រូយល់ថាគ្រូជាមនុស្សល្អអញ្ចឹងគ្រូប្រាប់ឲ្យធ្វើអីក៏បានដែរអសម័យពលពតឃើញមនុស្សអត់មានម៉ែមានឪមានអមិត្តហេងខ្មាំងហ្នឹងមិនមែនតែម្នាក់ទេគឺ train មនុស្សឲ្យទៅជាអញ្ចឹងហ្មង ដូច្នេះបានជាការអប់រំក្នុងសង្គមសំខាន់មែនតើមកមនុស្សមានធាតល្អមិនក៏ដោយតែគេនិយាយបញ្យលអារឿងអាក្រក់អាក្រក់អាក្រក់យូរយូរយូរចូលទៅមកស្មានថានឹងល្អដែរដូចពាក្យជេរបចោជីពាក្យអាក្រក់សោះពេលគេលើកយូរយូរថាដល់ជេជេមិនអីមិនអីមិននេះជេរហ្មងឃើញទេរហូតដល់គេលើកក្លាហានអាណាបកាយជេអានឹងស្នេហាជាតិអានឹងទៅហ្នឹងចឹងឯងបាទ ហើយរឿងលោកយ៉ាងម៉េចយ៉ាងម៉េចជីវិតរបស់លោកយើងដឹងមិនច្បាស់បើគាត់ថាគ្រប់យ៉ាងវាកើតសត្វតែមានហេតុហើយបើសិនជាជួបពពុទ្ធហើយគាត់មិនដាក់ខ្លួនចុះដើម្បីស្ដាប់ក៏រស់សម្រេចធូរអីមិនឃើញដែរចឹងជាការសម្ដែងថាបើបុគ្គល ចង់កែប្រែ never too late មិនចឹងក្នុងន័យហ្នឹងមនុស្សធ្វើអាក្រក់យើងចង់កែប្រែមនុស្សឲ្យធ្វើល្អនៅពេលណាដែលមនុស្សធ្វើល្អវាជាប់ត្រឹមល្អហ្នឹងឯង រីឯទុកទោសអីអាហ្នឹងទទួលតាមហ្នឹងទៅឧទាហរណ៍ចោលឥឡូវសម្លាប់គេសួរតែចោលអាចភ្ញាក់ខ្លួនបានទេបានប៉ុន្តែឯងជាប់ទោសត្រូវតែជាប់ទោសប៉ុន្តែសួរតែចោលអាចភ្ញាក់ខ្លួនបានទេបានតាដោយអង្គលមាអំពើហ្នឹង មានបាត់ណាអំពើបាបរបស់លោកហ្នឹងមាន បាត់ណាប៉ុន្តែអាការភ្ញាក់ខ្លួននេះជារឿងសំខាន់ឃើញទេអញ្ចឹងពេលភ្ញាក់ខ្លួនគាត់ស្ដាប់ធោះគាត់លះបង់រីឯទោសគេស្អប់គេ គប់គេក៏វែងបែកក្បាលទៅក្នុងស្រុកនៅតែមានតាអញ្ចឹងទោសនៅតែជាទោសមិនមែនថាអូគាត់ទៅជួបពុទ្ធអស់ទោសហើយលេអាសម្រាប់នឹងអស់ទោសលេមិនមែនទេមិនមែនអញ្ចឹងគ្រាន់ថានៅពេលហ្នឹងដែលកុសល វាកើតឡើងបានសម្រេចគុណធម៌លោកវាប្រកាត់ផ្ដាច់អសង្សារវត្តលោកនឿយណាយនៅក្នុងសង្សារវត្តទៅវាអស់ជាតិអស់កំណើតទៀតបើនៅមានជាតិកំណើតទៀតធ្លាក់នរកដដែលក៏ប៉ុន្តែដោយសារលោកនឿយណាយនៅក្នុងលោកនេះលោកធ្វើនៅទីបំផុតទុកហ្នឹង លោកឃើញដល់ទោសនៃការចំណែនគ្នាមនុស្សចំណែនគ្នាដោយសារលោកនឹងជឿពាក្យកុហកអ្នកដទៃអីចឹងលោកនឿយណាយលែងប្រាថ្នាអីនៅក្នុងលោកនេះបានបដិបត្តិបានសម្រេចអញ្ចឹងតែរឿងគេនៅស្អប់គេនៅខ្លាចទុកបិណ្ឌបាតគេគប់គេកវែងបែកក្បាលនៅដដែលទោសចឹងចឹងនៅអញ្ចឹងហ្នឹងហើយដូច្នេះមនុស្សណាក៏អាចដឹងខ្លួនបានដែរតែមិនមែនថាឲ្យតែដឹងខ្លួនរួចទោសមិនមែនមិនមែនក្នុងន័យហ្នឹងឯង ទេហោះថាអូឥឡូវទៅលបកូនប្រពន្ធគេទៅសម្លាប់គេថ្ងៃក្រោយគាត់ដឹងខ្លួនថាអានឹងខុសគាត់សុំទោសតែរឿងជាប់គុកនៅតែជាប់តែរឿងដឹងខ្លួន គឺជាការល្អដែលព្រះអង្គសម្ដែងថាយោចៈពពេបមជ្ឈត្វាបុគ្គលណាពីមុនប្រមាថធ្វើអាក្រក់ប៉ុន្តែក្រោយមកភ្ងាខ្លួន ដឹងខ្លួនថាអឺអានឹងអាក្រក់មែនមិនមិនដោយសារគេឲ្យសុំទោសទេណាគឺដឹងដោយខ្លួនឯងព្រះអង្គថាបុគ្គលនោះប្រៀបដូច ប្រច័នចេញចាកពពកចឹងពីមុនវាល្ងឹតវាបិទវាបាំងបែឥឡូវវាភ្លឺជាប់ត្រឹមភ្លឺហ្នឹងតែទោសត្រូវពីនៃអីហ្នឹងពីនៃទៅមែនទេខ្ញុំធ្វើបាបហើយសុំទោសហើយកុំដាក់គុកខ្ញុំមិនមែនចឹងគុកនៅតែគុក តែដឹងខ្លួនជាការចាំបាច់ហ្នឹងហើយសូម